now. Hey. Eh. ណាជាបឋមខ្ញុំកណាសូនមកស្ការក្រាថ្វាយបង្គំចំពោះចំបីនៃបត្រៃរដ្ឋដល់សេចក្តីគ្រប់ចិត្តថ្លាដល់គង់ពោះរលោសូមក្រាថ្វាយបង្គំចំពោះគុណចាស់ប្រធារានធិរៈគ្រប់ព្រះអង្គដល់សេចក្តីគ្រប់ចិត្តថ្លាសូមចម្រើនពរលោកលោកស្រីនាងកញ្ញាញញឹមពិតបរិស័ទទាំងអស់ដែលកំពុងទទួលសនា ការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលលោកពធកម្ពុជាក្រមវត្តអរតនារាមទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃអង្គារ 14កើតខែភទ្របទឆ្នាំឆ្លូវឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី30ខែសីហាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់ចូលមកក្នុង កម្មវិធីនេតិសិល្បៈនិងវប្បធម៌ខ្មែរដែលមានការចូលរួមពីវាគ្មិនរបស់យើងក្នុងការផ្សព្វផ្សាយនៅនេតិសិល្បៈនិងវប្បធម៌ដកអារម្មណ៍ទៅលើនេតិកំណាបនិងស្មូត ដែលមានការចូលរួមពីវាគ្មិនជាប្រចាំទៅថ្ងៃអង្គាររបស់យើងគឺទី1ខ្ញុំកណាអាត្មាភាពសូមស្វាគមន៍លោកគ្រូជាវិចិត្រមកពីខាងទីក្រុងស៊ីដនីនិងហើយនឹងសូមស្វាគមន៍បងអូនស្រីមកពីខាងទីក្រុងភ្នំពេញឆោពេជ្រឆោពាន់សូមស្វាគមន៍ហើយនឹងបងអូនមកពីខាងខេត្តព្រៃវែងគឺបងអូនបុរីហ្នឹងហើយថ្ងៃនេះយើងជួបគ្នាស្ដាប់ជាថ្មីបន្តបន្តទៀតនៅក្នុងកិច្ចពិភាក្សារបស់យើងគឺផ្ដោតអារម្មណ៍ទៅលើ កំណាបហើយនិងស្មូតហើយក្នុងពេលនេះគឺយើងមានអ្នកជំនាញកំណាបម្នាក់ហើយនឹងមានស្មូតអ្នកស្មូតពីរនាក់អញ្ចឹងនីតិរបស់យើង គឺយើងតែងតែឲ្យវាគ្មិនរបស់យើងបញ្ចេញនៅសមត្ថភាពក្នុងការតែនិពន្ធក្តីក្នុងការស្មូតក្តី ហើយជាការចែករំលែកផ្សព្វផ្សាយទៅកាន់ប្រិយមិត្តរបស់ខ្លួនយើងរបស់ជាភាសាគឺយើងផ្សព្វផ្សាយទៅក្នុងបណ្ដាញសង្គមទាំងពីរគឺបណ្ដាញ Facebook ហើយនិងបណ្ដាញ YouTube YouTube ក៏យើង live ផ្ទាល់ដែរអញ្ចឹងយើង live ផ្ទាល់តាមរយៈ YouTube ផងវា live ផ្ទាល់តាមរយៈ page ផងក្នុងបណ្ដាញសង្គម Facebook ផងដូច្នេះក្នុងពេលតែមួយយើង live ពីពីប្រព័ន្ធប្រព័ន្ធ Facebook និងប្រព័ន្ធ YouTube អញ្ចឹងសូមប្រិយមិត្តទាំងអស់មេត្តាជួយ subscribe នៅ channel KK CCTV ផងហើយនឹងសូម follow នៅ page KK CCTV នៅម្នាក់មួយផងដើម្បីឲ្យបានអឺ page របស់យើងឲ្យបានរីកធំឡើងតទៅមុខទៀតអញ្ចឹងសូមបកគោលទូនាទីថ្ងៃនេះយើងនឹងបកគោលឲ្យនារីតដែលគឺជប៉ុនដើម្បីបញ្ចេញនៅ ស្នាដៃមុនគេអញ្ចឹងសូមជួយអញ្ជើញប្រជប៉ុនអញ្ជើញស្នាដៃដូចតទៅសិនអញ្ជើញបាទជប៉ុនកណាអរគុណលោកម្ចាស់គ្រូកណាណាលោកម្ចាស់គ្រូឮឮកណាអត់ឮសម្លេងអត់ឮឮឮល្អ ចឹងជាបឋមខ្ញុំកណាសូមនមស្ការចំពោះទិសដៅនៃគុណបរតនត្រ័យមានពុទ្ធរតនៈធម្មរតនៈនិងសង្ឃរតនៈដោយសេចក្តីគ្រប់ជ្រះថ្លាដោយយ៉ាងក្រៃលែងមុនលើក៏សូមនមស្ការថ្វាយគុំទៅដល់លោកម្ចាស់គ្រប់គ្រប់ព្រះអង្គទាំងអស់មិនថាក្នុងនិងក្រៅដែលបាន សាងពភ្នួរបោះនៅក្នុងពុទ្ធសាសនានេះដោយសេចក្តីគោរពជ្រះថ្លាពីចងាយផងទៀតនឹងសូមនមស្ការថ្វាយគុំព្រះអង្គគ្រូ សវណ្ណបញ្ញាពសវឿងដែលជាព្រះប្រធានកម្មវិធីនីតិសិល្បៈនិងវប្បធម៌ខ្មែរដែលផ្សាយចេញពីទូរទស្សន៍មជ្ឈមណ្ឌល KK CCTV វត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីដោយសេចក្តីគោរពជ្រះថ្លាពីចងាយផងទៀតសាធុសាធុសូមគោរពជ្រាបសួរទៅដល់លោកអ៊ំកវីនិពន្ធជាវិចិត្រចាអំពីចងាយ ដោយសេចក្តីនឹករលឹកជាទីគោរពពីចងាយផងលោកអ៊ំចា និងធ្វើសេចក្តីរាប់អានចំពោះបុរីផងចានឹងសូមគោរពជាសួរទៅដល់ពជា ប្រិយមិត្តទាំងអស់ជាពិសេសអឺតែងតែនិយមគ្រប់គ្រងនៃកម្មវិធី KKCT KKCCTV ជាពិសេសនីតិសិល្បៈនិងវប្បធម៌ខ្មែរដែលជា fan ហ្នឹងណាចា fan នីតិសិល្បៈចាដែលសេចក្តីគោរពរាប់អានចាអញ្ចឹងជាកិច្ច បឋមដំបូងនេះខ្ញុំកណាននេះខ្ញុំបច្ចុប្បន្នមានជាអត្តបទកំណាបដែលមានចំណងជើងថានិកការធ្វើបនចាអឺសូមធ្វើការអធិស្ឋានផងដោយសារទៅតែជាពីផ្ដាសាយចាមួយសប្តាហ៍មុននេះគឺថានិយាយមកលក្ខណៈរ៉ែហ្មងចា ធ្លាប់សារិកាណាដល់តែពេលយូរទៅទៅជាខ្លាញ់ស្រាក់ចាអញ្ចឹងទៅមានការរង្គៀសក្នុងចិត្តដែរចាអញ្ចឹងអឺដោយសារយើងប្រហែលជាប្រហែលថ្ងៃនេះទៀតយើងនឹងដល់ថ្ងៃដាក់បិណ្ឌហើយនឹងភ្ជុំបិណ្ឌតែម្ដងអញ្ចឹងអឺសូមស្មូតនៅ កំណាប់ដែលមានចំណងជើងថានៅការធ្វើបន់ដែលនិពន្ធដោយលោកម៉ាងកំសានផងដែរចា៎ដូច្នេះសូមរីករាយព្រះសម្ដាប់និងស្ដាប់ដោយតទៅ រដូវបនទៀនណែខ្មែរតែងតែមានណែតជីហោហៃ ញ៉ាហ៊ីបនជុំបិណ្ឌប្របៃនៃខ្មែរដូនតាងើយលោកថែតពីយូរយី មួយរត់មកដល់រីគ្មានកងវល់ធ្វើតាមមីគីធ្វើបននៅវត្តឲ្យបានគ្រប់គ្នា ដោយតនណាវេលានាខែបនទៀនកូនខ្លាំងចិត្តបានណាដឹងសពសនដាន ហើយសត្វធាមានធ្វើបន់នៅវត្តតាមទ្របធនធានដោយធ្លាប់មើលបានរៀន ដឹងគុណមេបាន កូនខ្លាំងដឹងដែរចាំរដូវខែដល់បុណ្យហើយណាតែងតែផ្គត់គង់មេដាបីដាអើយ លុយកាំងអាហាទឹកនំចំណៃគួណាំងដឹងណាងអើយតបគុណមេបាកុំចាំបនអី ជួនគាត់ត្រូវការអាហារចំណីឬក៏អ្វីអ្វីមិនស្ដីវិចាដូច្នេះកូនខ្មែរគួរណាស់គិតថាមេត្តាបិតា តន់គាត់នៅរស់គាត់អាចពិសាសពមុខអាហារជូនគាត់ឲ្យហើយកុំចាំគាត់ឈឺឬមានជំងឺញ៉ាំមិនកើតឡើយ ឬមួយគាត់ស្លាប់សូមប្រាប់ឲ្យហើយ ក្រែងមិនដល់ត្រើយដោយក្តីប្រាថ្នាសូមអរប្រគុណនិងសូមអរគុណ Thank you. ចាណាសូមអរគុណនិងសូមអរគុណទៀតមុនទៅណាបាទគ្រូណាគ្រូហើយក៏មានន័យដែរហើយកំណាប់ហ្នឹងមិនឯលំចាស់គ្រូបដាច់ណាឥឡូវចប់ហើយឥឡូវចូលកណាកណាចប់បរិយវិញម្ដងបរិយអរគុណជប៉ុនដែលបាន បង្ហើសម្លេងបន្ទាប់ពីប្រាស្រ័យហើយកណា អូខេជើញបូរីកណាកណាអត់មានពាក្យអីអត់ទៅចេះនិយាយកណាមិនអីទេអត់ចេះស្វែងបានជំរាយនឹងជម្រាបសួរបងប្អូនទាំងអស់គ្នាបាទចាអឺជាបន្តនេះខ្ញុំប្រកាសណាសូមជូននៅបទអឺពុទ្ធប្រវត្តិព្រះអង្គទ្រង់ចូលបរិណិព្វានព្រះអង្គ ណាអំណាកាលអង្គព្រះត្រង់យាននេយាងចនិពីយាន មានកម្មរិនក្រោមដើមរាំងភ្នំព្រៃជុំចិត្តបរិស័ទមូលមិនពេញត្រីត្រា នៅថ្ងៃអង្គារ15កើតណាក្នុងខ្នាពិសាំងព្រះមីសាឆ្នាំសាច់ បញ្ចសង្ឃយាមអង្គីវេលាប្រឹងព្រៀងស្វាងរាំងស្មៃថេរាថេរាំង ទាំងចាំក្មេងលើកលែងតែអង្គអង្គរហន្តថ្លៃពេលនោះយកបំយំ ក្រុមក្រុមនេះផ្លាស់ស្ដាយឡំស្ដាប់ច្បាប់អោបាទណែខ្លាំងថាបណ្ណេបាន ធម្មរាអ្នកស្រុកស្រីប្រុសទាំងអង្គគ្នាវន្តីបង្គំយំសួរ bó vật lột mình chẳng muộn á non chồng ông á đó non rèn không bằng ông sáng ta tèn ngay dùng chồng phục ta canh diện tử nà dân nhóm លោកម្ចាស់ជាមួយនឹងព្រះសំវេលីថ្ងៃនេះបានអង្គព្រះអ្នកមាន ងស្ដាស្ដាច់ជាងមកកាននមិនអូនតនព្រះដី ស្ដីសួររមអង្គព្រះសង្ស្ដាមិនឃើញមកអានន្ទយកហាត់ទុំភាំង ត្រាញោមអើយកម្មកាញរបស់យើងឲ្យយើងប្រន់ប្រា ព្រះចៅចៅចាំដើមពីថ្ងៃនិងតទៅយើងត្រូវកំព្រីក្រុមរួម សូអរគុណសាធុសាធុហ្នឹងហើយសំលេងពេលឡើងក្លួចឡើងហៅថាលេងអាយុ3 10អាហ្នឹងសំលេងនៅក្មេងអញ្ចឹងទៅអូខេស្រួយមុតស្រួយមុតឡើយអឺ បងជាចិត្តមានអីថែមថយឲ្យបន្ទុឲ្យក្មេងឲ្យក្មេងឲ្យបងប្អូនទាំងពីរទេកណាសូមអរគុណអរគុណហើយក៏ដោយអរគុណក្មួយទាំងពីរបាទអឺមួយបែបទៅផ្នែកអឺ ក្មួយស្រីឆាពាន់ដែលធ្វើការចាប់ផ្ដើមនោះនិយាយអំពីការរលឹកនឹកគុណអំពីមេត្តាហ្នឹងក៏ជាការពិសេសណាស់ហើយសំបើឥឡូវហ្នឹងយើងយើងបន្តិចទៀតហ្នឹងចូលដល់ខែអឺដាក់វេនបិណ្ឌភ្ជុំហើយពិធីបុណ្យកាន់បិណ្ឌនឹងឈានចូលមកដល់ពេលខាងមុខឆាប់ឆាប់នេះដល់អញ្ចឹងទៅក្មួយបានរលឹកបាទដើម្បីហាក់បីដូចជាការដាស់សតិបញ្ញាស្មារតីក៏ដូចជាការ ឲ្យបងប្អូនប្រជាពុទ្ធបរិស័ទយើងនឹងបានដឹងបានលើក៏បាន ត្រៀមលក្ខណៈសម្បត្តិដើម្បីនឹងចូលរួម ចំណែកនៅក្នុងការសន្សំកុសលឯសម្លេងនោះគឺថាទោះបីងើពីក្រុនយ៉ាងម៉េចក្តីក៏នៅ តែព្រោះនៅតែគថាមកមុតដែរមកឆ្វាចមកដែរណាអរគុណអរគុណក្រុនណាក្មួយហើយនឹងអត្តន័យនោះក៏ល្អថែមទៀតហើយក្មួយបរិយគឺថាគេថាសម្ដីដូចជា សាកណាហ្នឹងក៏បានខ្លះគេថាកលវឹកបាក់សីគេថាចូលលើកលួចទៅលើអាចុងឈើព្រៃដែលដែលស្គាល់កលវឹកការវឹកបងគ្រូមែនតើខ្ញុំកំណែឃើញដែរគេហៅថាសម្លេងបែបហ្នឹងគេថាសម្លេងកលវឹកបាក់សីឬបាទគឺថាមកឲ្យកលួចមកឲ្យមុតស្រួយតែម្ដងហើយណែន ចេញពីកន្លែងកំពង់កហ្នឹងមកគេហៅ ថាដូចមនុស្សមានយ៉ងកអញ្ចឹង នឹងក្រៅសម្លេងកលវិការល្អណាស់ហើយនឹងអត្តន័យនោះក៏ខ្ពស់ពស់ដែល សម្ដែងថ្លែងអំពីការយាងចូលព្រះពៀននៃព្រះសមណគោដមប្រមគ្រូនៃយើង បាទសូមអត្តមោទនាកុសលផលល្អគ្រប់គ្រប់គ្នាអរណាស់ទេណាអរគុណអរគុណហើយអឺណែអរគុណដល់បងអូនទាំងពីរដែរដែលជារឿយរឿយសារចូលមកកម្មវិធីរបស់យើង គេថាតំពាំងស្នងរិស័យបន្តពីចាស់ចាស់អស់ទៅយើងមានក្មេងៗបន្តពុះពងវងតកូលណាណាហ្នឹងហើយឥឡូវដល់តួនាទីណាដល់តួនាទីអ្នកនិពន្ធវិញម្ដងអញ្ជើញបងជាចិត្តបាទអញ្ចឹងខ្ញុំតទៅនេះខ្ញុំកាត់ណាខ្ញុំ សូមថ្លែងបង្គំប្រគុណម្ចាស់គ្រប់ព្រះអង្គប្រធានរានុធិរៈដែលគង់នៅគ្រប់ទីកន្លែងទាំងអស់នឹងប្រជាពលរដ្ឋខ្មែរទូទៅ នៅក្នុង គ្រប់ទីកន្លែងទាំងអស់មិនថាទីនៅឯប្រទេសកម្ពុជាក្តីឬក៏ក្រៅស្រុកក្តីណាគ្រប់ទីកន្លែងហើយថ្ងៃនេះខ្ញុំកាលណាខ្ញុំខ្ញុំនឹងសូមលើកយកនៅកំណាប់បទទី10ដែលខ្ញុំកាលណាខ្ញុំបានតាក់តែងសម្ដែងនៅក្នុងទម្រង់បទសឹងតោលេងកន្ទុយណាណាហើយបើមានការខុសឆ្គងអ្វីសូមកវីបណ្ឌិត ប្រធាចាមេតាការខន្តីអភ័យទោសពីព្រោះខានសរសេរនោះយូរមកហើយ អឺដូច្នេះសូមជូនឲ្យនឹងធ្វើការសិក្សារៀនសូត្រតើអឺបត់ស្ទឹងតោលេង កន្ទុយនឹងវាលេងកន្ទុយយ៉ាងម៉េចដូច្នេះពួកគេនឹងជូនដូចតទៅ អងអោរូបខ្ញុំព្រមជុំចិនកិនកើតកម្មរោគរងទុកត្រាំកម្មអាក្រដងដិនដាន ជាអង្គុសលផលសំពីព្រាយព្រំប្រានជីវិនអិនខ្សាន ប្រានប្រត់ប្រាក្រាំងក្រែលក្រៃប្រវត្តិពីឪពុងទុងទារុនទុនទៀនតលមិនដែលបានស្គាល់ ទល់មុខក្រៅដោយដងដៃកាត់មកអង្គប់មិនគប់មកខ្សត់ខ្សិនខ្សៃរលក្តីស្រមៃឆ្ងាយអាឡ័យពុតផើយផង កំព្រារូបកាយម្ដាយស្លាប់ទៀតញាតញយញើ គ្មានឡើយជំនួយ ជួយស្ទួយស្ទើតបត់ពនបងនៅតែម្នាក់ឯងចំបែងចិត្តមិនមូមងជីវិនពិនរងរាល់សម្ពាធធៀបធំធេង ស្នាក់នៅវត្តលោកយកព្រះសង្ឃត្រង់ទ្រង់ត្រាយបិណ្ឌបាតបានបាយកាយចិនខំផ្សំផ្សំផ្សេងអត់ពុនលុនដំខិនខំរៀនព្រៀនប្រែប្រេងវាកាលងលេងតែមិនភ្លេងកិញកិនគូ ស្លៀកពាក់មិនគ្រប់យប់ថ្ងៃគិតរឹតរូបរាងយប់ពឹងចង្គៀងភ្លឺមិនគ្រប់យប់យាមយូរក្រោកពីប្រហៀមត្រៀមតន្ទិញគុណគិតគូថ្ងៃខំតស៊ូបដូរការងារគ្រាគ្រោះក្រលីស៊ីម៉ងធ្ងន់ពុនសែងរែកដេកដឹកដាក់ដែកដឹកដាក់ញើសហូសស្រាក់ចាក់សម្រាមការកម្មករ បានល្ងាចខ្វះព្រឹកភ្លៀងទៅទឹកបានបបោប្រឹងប្រែងបន្តទោះឈឺដល់តទល់ទៀតអោជីវិតហើយចុះមិនដេចឡើយម្លោះម្លាម្លេះជីវិតនេះទ្រង់ស្ទើរព្រះចេះចាប់ជាតិអភ័ព្វពេកណាស់ក្រាស់ដោយកម្មតាមទូលទៀតរូបខ្ញុំខំឆ្លៀតយិតមិនរាប់ភ័ព្វផុតផោយសូមអរគុណនិងអរគុណពីខ្ញុំបាទ ខ្ញុំកណ្ដាជាវិចិត្រអរគុណច្រើនកំណាប់នេះដូចប្លែកកណា មានលក្ខណៈវែងឡាយ10 10ពាក្យណោ10ពាក្យកណា10ពាក្យឬក៏គេហៅថាកាប10ព្យាង្គនៅក្នុងរៀបរៀងជាទម្រង់បត់សឹងតោលេងកន្ទុយណានឹងជាពាក្យនៃកាបណាជាជាទម្រង់បត់បត់បែបបត់នៃ គេហៅថាសឹងតោលេងកតុយគេថាពាក្យពីដើមខាងដើមប្រមាណឃ្លាហ្នឹង5ហើយជា3ឬក៏ថា6ជួនកាល6ឃ្លាហ្នឹងអាហ្នឹងជារូបតោហើយគេចាត់ចាត់ទុកជារូបតោហើយឯលេងកតុយនេះលេងត្រង់ណាគឺដូចជាខ្ញុំកាលណាសូមជូនជាឧទាហរណ៍អស់អោរូបខ្ញុំ ផ្ដុំជុំចិត្តគិតកោតកម្មគិតកោតកម្មនឹងកតុយតោគេលេងកតុយគេថា ជួនកាលបើយកមែនតើយកតួអក្សរដូចគ្នាព្រះអង្គគណៈកតុយវាលៀតមកហ្នឹងហើយប៉ុន្តែអាកន្លែងនេះគិតកើតកម្មប៉ុន្តែវាជាអសរគោមួយប៉ុន្តែដោយសារមិនដឹងថាដាក់រូបពីនេះអាហ្នឹងបានន័យថាអសរចុងកតុយហ្នឹងឲ្យដូចដូចគ្នាហ៎កណាដៃពាកហ្នឹងក៏ត្រូវតែដូចគ្នាតែម្ដងព្រោះរំទុកត្រាប់ន័យខុសគ្នាកណាមិនអត្តន័យហ្នឹងវាចូលនៅក្នុងអាហ្នឹងដូចទៅគ្នាហ្នឹងឯងព្រោះ រស់អស់អោរូបខ្ញុំផ្ដុំជុំចិត្តគិតកើតកម្មរស់រងទុកត្រាំកម្មអាក្រក់ដកដាត់ដានកណាគេណាអាដកដាត់ដាននឹងធ្វើម៉េចគេថានៃនឹងកុំឲ្យវាឃ្លាតឆ្ងាយពេកប៉ុន្តែយកទូអសោដូចគ្នាដកដាត់ដានជាអកុសលផលសំភាយព្រៃព្រំប្រានជីវិតអលខ្សានប្រានប្រត់ប្រាស់ក្រាស់ក្រែលក្រៃកណាធ្វើម៉េចឲ្យមានអត្តន័យខ្លះកុំឲ្យវាឃ្វៀងឆ្ងាយពេកប៉ុន្តែទូអសោបើថាកជាងរោកជាងរោទាំងអស់គ្នា ក្រាស់ក្រែលក្រៃបាទព្រាត់ពីទុកទុកទីរុនទុនទៀនតល់មិនដែលបានស្គាល់តល់មកក្រោយដោយដោះដៃណាឃើញទេបាទដល់ដល់ដល់អញ្ចឹងទៅ អាក្រោយហ្នឹងអត់ដូចនេះកើតមកអភ័ព្វមិនគប់ម៉ែខ្សត់ខ្សិនខ្សៃជាអាតួខាងអសខនិងកកប៉ុន្តែវាជាជើងសដូចគ្នាខ្សត់ខ្សិនខ្សៃណា រាល់ក្តីស្រមៃឆ្ងាយអាឡ័យផុតផាយផងណាតួសោផលទាំង3អា3ចំក្រោយណាកតុយតោហ្នឹងគេថាត្រូវធ្វើមួយឲ្យយកព្យាង្គតែមួយឬក៏គេហៅថាផ្ចាញ់ចនៈតែមួយឬក៏ផ្ចាញ់ចនៈដែលមានតួឬក៏ជើងគេថាជាជើងតែមួយឧទាហរណ៍បើថាជើងកកអញ្ចឹងទៅយោយោអញ្ចឹងទៅឧទាហរណ៍មួយទៀតស្លៀកពាក់មិនគ្រប់យប់ថ្ងៃគិតរឹតរូបរាង យប់ពឹងចង្គៀងភ្លឺមិនគ្រប់យប់យាមយូរណាគេណាព្រៀងវេទមួយយោយោយោអញ្ចឹងទៅក្រោកពីប្រហៀមត្រៀមទន្ទិញគុណគិតគូ ថ្ងៃខំតស៊ូបដូរការងារគ្រាគ្រោះក្រោពេលដែលគ្រាគ្រោះក្រោហ្នឹងគេថាលើនៅពេលដែលគ្រាក្រោឬក៏គ្រោះហើយជួលគ្រោះអីគ្រោះជួបគ្រោះក្រហ្នឹងគេថាក្នុងកាលនឹងឯងកណាហ្នឹងឯងគេហៅថាកន្ទុយលេតាសកចអសនសកនសករអាចប្រើបានជាមួយគ្នា កណាអាចបើយើងពិបាករកដោយសារมันងាយនឹងរកផ្សំឲ្យតួអសទាំងអស់បាននេះដើម្បីយកឲ្យវាត្រូវន័យនោះផងប៉ុន្តែបើចេះតែដាក់ទៅបានដូចគ្នាព្រះអង្គប៉ុន្តែជួនកាលវាអាចគ្មានអត្តន័យណាឧទាហរណ៍អោជីវិតអើយចុះមកដល់មកដល់ឡើយម្លោះម្លាម្លេះជីវិតនេះទ្រង់ស្ទើរប្រេះចេះចាប់ជាតិអភ័ព្វពេកណាស់ក្រាស់ដោយកម្មតាមទូលទៀតរូបខ្ញុំខំឆ្លៀតញាតមិនរាប់ភ័ព្វផុតហើយ ណាវាមិនលៀងប្រមាណទេប៉ុន្តែ អសរផោហើយនឹងផលហ្នឹងក៏វាអាចសម្លេងហ្នឹងឲ្យវាស្តៀងគ្នាដែរគ្រាន់តែមួយតួជាគោសៈមួយជាអកុសៈតែប៉ុណ្្នឹងដែរប៉ុន្តែគ្រាន់តែយកមកប្រគុំគ្នាដើម្បីឲ្យកតុយនឹងវាទោះបីវាបក់វេបន្តិចបន្តួចក៏វាមិនអីវានៅតែកតុយតោដដែលព្រះអង្គណាសូមអរគុណអរគុណ ហ្នឹងហើយកំណាប់ហ្នឹងមានលក្ខណៈពិបាកតែងហើយក៏វាជាភាសាអាកតុយណា អាកតុយសឹងសើតុយកោអាកតុយអឺអីសាតោហើយតោណាតាំងតោលេងកតុយហើយបើសិនជាយើងពាក្យខ្លីៗវាស្រួលស្រួលដល់យើងអានេះវាទៅរហូតទៅ10ព្យាង្គទៅទៀតដល់អញ្ចឹងត្រូវជ្រើសរើសពាក្យបន្ មកសន្ទុះដែរអាតួខ្លួនរបស់តោនដូចមិនសូវបញ្ហាទេបើតែបញ្ហាចុងក្រោយបញ្ហាទេកណាបញ្ហាកន្ទុយដែលយើងដាក់អសរហ្នឹងមកឲ្យចូលគ្នាណាអាតួពីដើមហ្នឹងគឺថាតួតោវានៅជាតោយើងធ្វើម៉េចរៀបរាប់យកអត្តន័យហ្នឹងឬក៏រៀបរាប់ពីស្អីមួយអញ្ចឹងទៅកណាអផ្កាហ្នឹងវានៅជាផ្កាអញ្ចឹងទៅតោវានៅជាតោអញ្ចឹងទៅប៉ុន្តែអត្តន័យផ្កាមានពីនេះពីនេះលើកដាក់ពីណាពីនេះឲ្យឲ្យតែមានពាក្យជូនកណាពាក្យជូន គ្នានឹងហើយมันខុសអត្តន័យវែងឆ្ងាយកណាហ្នឹងគេសឹងតោលេងកតុយអាសឹងតោលេងកតុយសឹងឲ្យតោទៀតអាហ្នឹងអាហ្នឹងវាធ្វើម៉េចអាហ្នឹងពាក្យបុរាណមកលោកដាក់មកអញ្ចឹងដើម្បីជាកំណាបគេហៅថាកំណាបកាបខ្លួនបងអូខេអរគុណហើយបងកវីនិពន្ធជាវិចិត្រដែលបានតែងខ្លួនឯងផងសូត្រពោលបំណងខ្លួនឯងផងនេះគឺជាស្នាដៃរួម អឺគេហៅថាសិល្បៈសិល្បៈការច្នៃខ្លួនឯងផ្ទាល់ហ្មងនេះគេហៅបើនិយាយអំពីអាជីពអាជីពរួមហ្មងទាំងទាំងតែកទាំងពោលទាំងថាងអូខេឥឡូវមកជួបឈប់ពាន់ម្ដងទៀតមកជុំទី2ជាជុំរបស់យើងគឺបានកន្លះម៉ោងហើយយើងនៅសល់កន្លះម៉ោងទៀតយើងជុំទី2ម្នាក់ម្ដងទៀតយើងនឹងចប់ហើយកម្មវិធីយើង ចឹងសូមបកគោលតន្ទីឲ្យឈប់ពាន់បន្តកម្មវិធីយើងបន្តទៀតសូមជើញគណៈអបគុណលោកចាស់គ្រូណាចឹងជាកិច្ចបន្ទាប់ពីលោកអ៊ំទៅខ្ញុំកណានឹងខ្ញុំមានជាព្រះធម៌បតដែល មានចំណងជើងថាបណ្ដាំមហាមយាទេវីបណ្ដាំចម្ពោះកតមីដូច្នេះសូមជ្រះថ្លាព្រះសੰដាប់និងស្ដាប់ដូចតទៅ ថ្ងៃនេះក៏តែមៃស្រីបងអើយស្រីអើយចូលចាំបនដាំណាបងសង ដាំផ្ដាច់លើកូននេថាចូលប្អូនមេតាត្រាប្រណៃបងបានចំឡង ព្រះអាយបត់កំណត់បានត្រឹម7ថ្ងៃ7ទឹកវី ណាប្អូនស្រីត្រូវក្តីមរណាមកស្ទាំងកាត់ស្រីអើយកូននេះអង្គចានឹង ពុហោរាសੰងបានថ្វាយថ្វាត់នាមថាសិនធាត់តាមបញ្ញត្តិអ្នកញ៉ាំងពួកសัตว์ ឲ្យចំរានអាយបត់យើងនឹងនឹងបានត្រាំងដឹងសពគ្រប់សាំងដោយក្រវ៉ា បានជាទីពឹងដល់គេច្រើនចម្រើនសុខសពមនុស្សទេវតាបងអូនអើយសូមបងអូន នាងតាំងចិត្តអាណិតក្មួយនេះដោយកាំងរណាបំបៅបីពង សពប្រកាធ្វើដោយហັດថារបងខ្លួនស្រីកុំបនដោយឲ្យទីសា ឬទីសៃណាក្រៅពីខ្លួន ធ្វើដោយដៃឯងយ៉ាងមកមុនទើបឈ្មោះថាខ្លួន មេត្រីប៉ັດសូមអរប្រគុណនិងសូមអរគុណតែណាអត់តន់ចប់ទេប៉ុន្តែអឺនៅវែងទៀតណាអញ្ចឹងសូមសង្ខេបត្រឹមតែប៉ុណ្ណឹងហើយមហាកសលនេះសូមឧទ្ទិសអឺជូនទៅដល់អឺវិញ្ញាណខណ្ឌលោកយាយឧបាសិកាអឹមថលដែលជារាជិនីស្មូតណា រាជនីស្មូតប្រចាំប្រទេសកម្ពុជាចាបាទនិយាយចំទៅ idol កណាហ្នឹងមានយាយធានិងយាយថលយាយធាលោកយាយរស់សេរីសទ្ធាហើយមហាកសលហ្នឹងបានទៅដល់លោកយាយរស់សេរីសទ្ធាផងពួកខ្ញុំកណានេះរាល់ថ្ងៃមានជំនាញពីរអាជីពផ្ទាល់តែម្ដងគឺអ្នកស្មូតហើយនិងអ្នកចម្រៀងកណានិយាយចំទៅស្រឡាញ់ទាំងពីរតែម្ដងអញ្ចឹងសូមមហាកសលនេះចូលមានទៅដល់ បុព្វការីជនក៏ដូចជាវីរៈសិល្បករសិល្បករនេះខ្មែរដែលបានពលីក៏ដូចជាដូចថា នៅក្នុងសិល្បៈមិនថាផ្នែកនិពន្ធក៏វ័យនិពន្ធផ្សេងផ្សេងចាកណាសូមបានទៅដល់លោកសូមឲ្យបានជា បច្ច័យរត់ផុតចាក់ទុកទាំងឡាយទាំងពួងសូមអនុមោទនីបាទសាធុហ្នឹងហើយលោកយាយ លោកយាយថលលោកយាយធាណាអសថមួយអសថមួយសធោណាយាយធាហ្នឹងគាត់យាយធាយាយថលយាយធាហ្នឹងគាត់មានលាចាក់លោកបាត់តាំងពីនេះឯងកណាកណាអូខេហ្នឹងហើយឥឡូវអរគុណដល់ជប៉ុនហើយបន្តទៀតគឺសូមជូនវេទិកាទៅបងអូនបុរីវិញម្ដងកណា បន្តកៅធាយើងជ័យបងណាជាបន្តពីបង ស្រីបច្ចុប្បន្នទៅបាត់ទំនួញអផ្ដាំផ្ដាំនាងបជាបតិកោតមីអានាង កេសាកោតមី បានផ្ដាំទៅប្អូនដល់ពេលខ្ញុំសូមសោតបាត់ទំនួញព្រះនាងសរិមហាមយាព្រះអង្គណាសូមសម្ដាប់និងស្ដាប់ដូចតទៅសាធុ អោប្រំពុនដើមមានមតាយា bài mơ សំបើកូនមកសង្ស័យក្នុងព្រៃម្នាក់ ក្នុងប្រានប្រាតាំងព្រះបីណាណាកូនអើយសូមអនុមោទនី សាធុសាធុបាទលឹះលួខ្វះខាតអីកុំប្រកាន់ពួកអីអត់បាន មើលសភៅទេលោកគ្រូអើយអត់បានយកសភៅមកនៅផ្ទះបងដល់អញ្ចឹងទៅអត់ចាំចាំតែមាត់ដល់ពេលសូត្រខុសអីកុំប្រកាន់ចាំចាំបានល្អហើយមិនអីទៀតណាអត់ហើយ ប៉ុន្តែចង់សួរបន្តិចតាំងពីដើមមកឥឡូវហ្នឹងអ្នកទាំងពីរហ្នឹងគឺបត់ទាំងពីរហ្នឹងដូចជាទ្រង់ផ្លែកបន្តិចហើយព្រោះសួរសួរមុនសិនបងចប់កណាសួរក្មួយឆាពាន់សិនអាហ្នឹងបត់ហ្នឹងបត់ថ្មីឬក៏បត់យ៉ាងម៉េចទ្រង់ខ្លាយអឺបត់ដែរក្មួយសោតមិញនេះពីដើមដូចជាអត់ដែរលឺចាហ្នឹងហើយហ្នឹងហើយធ្លាប់តែលឺមកយាយគាត់សោតបត់ ថ្ងៃនេះក៏តមៃនឹងឯងស្រីប្អូនអើយចេះដើរខ្សែនឹងឯងទៅលើអញ្ចឹងចាដល់ទៅពេលក្រោយមកទៀតអឺឃើញមាន channel ដូចជា TikTok គាត់បង្ហោះមកហើយមាន design កាត់តរឿងពុទ្ធប្រវត្តិអញ្ចឹងទៅនៅក្នុងឈុតដែលពនាងសរិមហាមិយាហ្នឹង ព្រះអង្គមានតែពៀតចឹងណាចាបានផ្ដាំទៅកោតមីដែលជាប្អូននឹងដែលទៅពេលក្មួយនេះឮម៉ាក់យាយក៏សូត្របែបផ្សេង តែពីដើមហ្នឹងគឺអត់ដែរឮទេចាអត់ដែរឮហ្នឹងហើយហ្នឹងហើយចឹងមានអារម្មណ៍ថាអេដូចជាព្រមម្យ៉ាងហើយអត់ដែរអត់ដែរឮម៉ាក់យាយក៏សូត្រសោះ បែបបែបទំនួញទំនួញคลายទៅវិញទៅព្រោះម្យ៉ាងទៅបែបកាត់យករបៀបគេហៅថាយកបែបបត់សម័យហ្នឹងយកទៅបន្លំគឺកាច់คลายបន្តិចបន្តិចមកដាក់អាកតុយចុងហ្នឹងគឺព្រោះម្យ៉ាងទៅទៀតចាណាហើយចុះក្មួយបរិយមិនវិញគឺថាគាត់ក៏អាផ្ដើមអាផ្ដើមហើយចុងកតុយហ្នឹងក៏ទៅទម្លាក់ផ្សេងគ្នាដែរអាហ្នឹងយកហ្នឹងបាត់ហ្នឹងក៏ព្រោះដែរហើយអឺ បទហ្នឹងលោកគ្រូខ្ញុំធ្លាប់លើក្នុង YouTube ហ្នឹងដូចជា អ្នកស្មូតហ្នឹង តាំងពីដើមបើមិន សង្វាពេជ្រលោកយាយសង្វាពេជ្រក៏ពីណាតែខ្ញុំអត់ចាំតែខ្ញុំធ្លាប់មើលម៉ែថលគាត់សូត្របទហ្នឹងដែរដល់ពេលហើយខ្ញុំខលសួរអង្គការគាត់នៅមានបច្ចុប្បន្នខ្ញុំខលសួរទៅខ្ញុំថាម៉ែបទហ្នឹងសូត្រហ្នឹងបទសម័យឬមួយក៏បទពីដើមថាគាត់យកគេតាមពីដើមដែរអញ្ចឹងទៅខ្ញុំក៏សូត្រតាមពីមុនគាត់ធ្វើផ្សេង គាត់ធ្វើអោប្រពន្ធលើគាត់ធ្វើផ្សេងគាត់ធ្វើអោប្រំពន្ធលោកគាត់ធ្វើចេះវិញហ្នឹងឯងអញ្ចឹងបាទខ្ញុំថាស្ដាប់ទៅទីនេះនេះឥឡូវយកសិនតែមានកែតម្រូវពីខ្ញុំយល់ហើយព្រោះថាក្នុងបទទី7នោះក៏សូត្របាន10 ច្រើនយ៉ាងដែរប៉ុន្តែគាត់ថាបត់អំបញ្ញមិញដែរអ្នកទាំងពីរសូនហ្នឹងគឺថាផ្សេងពីអាក្នុងទម្រង់ដែលចុះនៅគ្មាននៅក្នុងក្បួនហ្នឹងណាដល់អញ្ចឹងទៅវាបរោះមកទៅទៀតថាដូចជាទម្រួយទម្រួយនេះទម្រួយខ្លាយចាអុយក្មួយលឺទៅដូចថាវឹកហាត់សូត្រតែម្ដងដូចថាមើលទៅប្លែកម្យ៉ាងហើយបាត់បត់នេះអាចអភិវឌ្ឍហ្នឹងហើយហ្នឹងហើយគេហៅតែសូត្រចាហ្នឹងហើយគេហៅអភិវឌ្ឍណា គេថាយកកែទោះបីមិនដឹងមានពីដើមទេប៉ុន្តែពេលខ្លាំងគេថាអត់ងាយលឺបានលឺទេហើយចឹងទៅអរគុណនិងអរគុណព្រះអង្គនៅក្នុងវេទិកាហ្នឹងហើយអឺយើងយើងព្រោះបត់ផ្លេចផ្លែកមកចឹងអច្ចនៃសេចក្តីដដែលទេប៉ុន្តែគាត់ថាយើងចែកណៃរបត់ផ្លែកផ្លែកមកមកចេញណាដើម្បីឲ្យផ្លែកផ្លែកទៅអភិរក្សអភិវឌ្ឍ ហ្នឹងរំរងអភិរក្សនិងអភិវឌ្ឍល្អមែនតើអូខេឥឡូវដល់បងចិត្តវិញដងណាឥឡូវខ្ញុំកណ្ណាខ្ញុំសូមលើកយកអឺបាយគុំសាយថ្មីម្ដងទៀតប្រគុណចាស់គ្រប់ព្រះអង្គហើយសូមលើកយកបទមួយទៀតកំណាប់មួយទៀតជាការពាក្យ7នៅក្នុងទម្រង់បទកងោកបើកកន្ទុយលើកមុនគេថា សឹងតោលេងកន្ទុយឥឡូវនេះគេថាកងោកដល់កន្ទុយហើយចុងក្រោយបន្តិចចាំខ្ញុំកណាខ្ញុំនឹងជម្រាបជូនអំពីលក្ខណៈនៃកងោកបាល់កន្ទុយហើយនឹងព្រៀងនៃកាតនីមួយៗនៅក្នុងបទពាក្យ7នៃបទកងោកបាល់កន្ទុយសូមប្រគេននឹងជូនដូចតទៅចែងចាសាសាប់ប្រាប់ប្រាយប្រិតផ្ដោះផ្ដងក្រងក្រិតផ្ដិតផ្ដែផ្ដាំ ប្តីផ្ដួលផ្ដាំផ្ដាល់កលកាតកម្មទីទួលតែងតាមកម្មកិច្ចការគុណកិតគូគប់ជាប់ជុំជួនក្លិនខ្លួននូននាងសៀងសាបសាតូតសែកត្រៃស្រាប់ប្រាប់ប្រែប្រាកត់គេឆ្លេឆ្លាថាធូនថែ ពៅពុំគុំគួនមួនមាសមេរិះរេគ្នេខ្នន់បនបែកបែ បើបានប្រានព្រោះដោះដិតដែរស្និទ្ធស្នេហហែហោបដូផ្ដោះផ្ដំព្រួយផ្ដើមដើមដល់កលគូគប់ភពភពជាប់ជាបៀបៀតបងបីបំធ្នំធ្នាក់រៈរាប់រង ម្ដេចម្ដងផងភ័នក្រនគ្រាក្រ ស្ដីស្ដែងតែងទុកមុខមមួនមេមាសពីពួននួននាងណរិះរោបមករិះរោមកបិទផ្លាត់ដាស់ល្អកាត់កកបកាយសាយស័កសមណាសូមអរគុណនិងអរគុណអឺកំណាប់ហ្នឹងអឺចង់អត្ថន័យបន្តិចសូមអត្ថន័យបន្ថែមបកស្រាយបន្ថែមកណា ទី1មុននឹងអត្តន័យនឹងប្រហែលជា បានយល់នៅក្នុងកណាបនឹងបត់កាបនឹងខ្លះហើយក៏ប៉ុន្តែគ្រាន់តែចង់បង្ហាញ អំពីតម្រូវការ នៃពាក្យជួននិងព្យាង្គណាហេតុអីបានជាគេដាក់កងោបាក់កន្ទុយហើយនៅក្នុងកងោបាក់កន្ទុយនឹងវាខុសពីសឹងតោលេងកន្ទុយយ៉ាងណាឧទាហរណ៍ឃ្លាទី1អឺលបាក់ខណ្ឌទី1ចែងចាសាសាប់ប្រាប់ប្រាយប្រិទ្ធ ឃ្លាទី2ផ្ដោះផ្ដងក្រងក្រិតផ្ដិតផ្ដែផ្ដាំឃ្លាទី3ផ្ដេកផ្ដួលផ្ដាំផ្ដាល់កលកើតកម្មឃ្លាទី4នៃភៀរបស់ខណ្ឌទី1ទីទួលតែងតាមកម្មកិច្ចការគណៈមានន័យថាភៀងទី2ត្រូវជួននឹងភៀងទី3ភៀងទី4ទី5ក៏ជួនគ្នាហើយភៀងទី7ឃ្លាទី1ជួននឹងភៀងទី4ទី5នៃឃ្លាទី2 ឃៀងទី2នៃឃ្លាទី2ក៏ឲ្យជូននឹងឃ្លាទី3នៃឃ្លាទី2ដែរកណា មានន័យថាចែងចាសារស័ព្ទប្រៃប្រាប់ប្រៃប្រិតណាអា3ក្រោយនេះគឺថាអសរដូចគ្នាទូព្យាង្គដូចគ្នាបជង្រោបជង្រោដូចគ្នាប្រាប់ប្រៃប្រិតអពាក្យទី1និងពាក្យទី2ចែងចាចចណាអាតួអសរដូចគ្នាឬក៏ព្យញ្ជនៈដូចគ្នា ចែងចាសាសាប់ឃ្លាទីពាក្យទី4ទី3និងពាក្យទី4ក៏អសរដូចគ្នាណាវាខុសគ្នាពីសឹងតោលេខកន្ទុយអញ្ចឹងអញ្ចឹងបាទគេហៅថាកងោកបើកន្ទុយទៅវិញអលបខណ្ឌទី2គុណគិតគូគប់ជាប់ជុំជួនគុណគិតគូគប់ជាប់ជុំជួនគណៈអាពីខាងមុខដូចគ្នា អាពីបន្ទាប់ដូចគ្នាអាទី3ទី4ទី5ទី7ហ្នឹងគឺថាក៏ដូចគ្នាដែរ ណាអក្សរចចច3កក2កក2ពីមុខក្លិនខ្លួននូននាងសៀងសាប់សាសោតសែកស្រែកស្រាប់ប្រាប់ប្រែប្រាកត់គេឆ្លេឆ្លាថាធូនថែ ដូច្នេះជួនឆ្លងល្បាស់ភៀងទី7នៃឃ្លាទី4ក្នុងល្បាស់ទី1ត្រូវតែជួននឹងភៀងទី7នៃឃ្លាទី2នៃល្បាស់បន្ទាប់ នឹងត្រូវជួនបន្តទៅព្យាង្គទី7នៃឃ្លាទី3ទី4ទី5នៃឃ្លាទី4កណាអាហ្នឹងហើយជាទម្រង់នៃបទកាបកងោកបើកន្ទុយព្រះអង្គអឺណាអឺបើកន្ទុយហ្នឹងចង់ចង់និយាយថារបៀបដូចវាដដែលដដែលណាដដែលដដែលពីកណាកន្ទុយហ្នឹងវាវាវាស្តៀងអាអាសង្តោលេងកន្ទុយដែរប៉ុន្តែគ្រាន់ថាវាប្លែកពីអាអាដើមឃ្លាផងផងហើយ ព្យញ្ជនៈទី1ទី2ដូចគ្នាទី3ទី4ដូចគ្នាតួអក្សរទី6ដូចគ្នាហើយតម្រូវឲ្យព្យញ្ជនៈដូចគ្នាហ្នឹងគឺថាទើបតែវាព្រោះឲ្យល្អទៀតហើយនឹងមាននៃទៅរំដំអឺដូចជាពាក្យពើពុំគុំគួនមួនមាសមេរិះរេគ្នេខ្នន់បនបែកបែបើបានប្រានប្រុសដោះដិតដែរស្និទ្ធស្នេហហែហោបដូរផ្ដោះផ្ដងណាអាហ្នឹងវាទៅ ជារំដំ គ្នាទៀតត្រូវតែជ្រើសរើសអាហ្នឹងឲ្យវាជួនរំដំ ឧទាហរណ៍ពុំគុំជួននឹងគុំគួនពៅពុំគុំគួនមួនមាសមេកណាកណាពុំជួននឹងគុំគួនជួននឹងមួន កណារិះរេរេគ្នេខ្នន់រេគ្នេខ្នន់បនកណាវាស្តៀងបន្តិចប៉ុន្តែដែលថាដើម្បីឲ្យវាន័យនឹងវាចូលមកវិញគ្រាន់តែលៀងបន្តិចបើបានបានប្រានប្រុសដោះ ស្នេហែហូបដូរគណៈអាហ្នឹងឲ្យវារឹតតែរំដំទៅគ្នាទៀតបងឲ្យតួកងោតាំងពីក្បាលរហូតដល់កន្ទុយហ្នឹងគេថាឲ្យឃើញស្លាប់តែមួយបងណាពណ៌ថាពណ៌ខៀវខៀវផ្លេកតែមួយទៅជាងអាហ្នឹងគេយល់ន័យទាំងឯងណាអាហ្នឹងហើយបើគេហៅថាដល់ដែល គឺកងោបបើកន្ទុយហ្នឹងគឺបើកតាំងពីអរិយរូបកមករហូតដល់កន្ទុយវាដល់ឃើញតែម្ដងណាតួផ្សេងជំនះនិងភ័ក្រភៀងទោះបីស្រាក់ខុសគ្នាឬក៏ត្រូវ តែជើងដូចគ្នា អឺបុរាណខ្មែរយើង លោកសត្យយុធម្មជាតិមកប្រៀបធៀបមកតែងនិពន្ធណាដូចជាដូចជាដូចជាឆ្លាក់ក្បាច់ចឹងដែរលោកយករបៀបពីការឈូកយកដូចជាភីភ្លើង អាំងភ្លើងនេះឃើញភ្លើងមិនដែរអឺខុសជាជាក្បាច់ណាភីវភីភ្លើងអីចឹងទៅផ្កាផ្កាច័ន្ទចឹងទៅយកផ្កាច័ន្ទនឹងចែកពូនចឹងទៅណា ហើយដូចជារំរំរបាំចឹងណារបាំដូចជារំអប្សរាគឺតែមាន ក្បាច់គេក្បាច់ក្បាច់ផ្កាក្បាច់ស្លឹកត្រួយអីណាណាអាជីពដៃហ្នឹងតែមានន័យព្រះអង្គអាលើកអាដាក់អាស្អីស្អីហ្នឹងគឺថាសិបយលនៃអត្តន័យគេដើម្បីទាយយកណាអាហ្នឹងគេហៅភាសាភាសាកាយវិការណាណាភាសាកាយវិការដល់ ផ្នែកកវីវិញភាសាចុងបកាដើម្បីរលត់រំលេចឡើងទៅតាមអដែងធម្មជាតិទៅតាមគេហៅថាឧបមារូបារូបយារម្មណ៍ឬរូបាយារម្មណ៍ឬក៏និមិត្តរូបារម្មណ៍គឺថាគេនិមិត្តគណៈបគុណមើលពពោអញ្ចឹងគឺថាគេនិមិត្តពពោនឹងឲ្យទៅជាគ្រុតទៅជាយៈអីចឹងទៅសកលេងមកផ្លែតអូស្តៀងគ្នាតាគណៈហ្នឹងជានិមិត្តរូបារម្មណ៍ដើម្បីតាក់ទាញកន្សោមនោសញ្ចេតនានឹងឲ្យវាលងទៅក្នុងនឹង ផ្នែកអន្តរីរបស់យើងហ្នឹងក្នុងឲ្យចាប់អារម្មណ៍ទៅលើអង្គហ្នឹងបាទណាហ្នឹងហើយអរគុណហើយបងជីវចិត្តជានិវនិពន្ធបានបង្ហាញអំពីសិល្បៈនៃការតែងបុរីមាន ការចាប់អារម្មណ៍ចង់រៀនជាកំណាបអីទេបងអូនវ័យបងអូនហ្នឹងគួរតែរៀនអាហ្នឹងផងពីព្រោះយើង ជាអ្នកស្មូតយើងត្រូវចេះចេះរបៀបតែងហើយជប៉ុនមានបានតែងទេកណាដែរចេះតែងផងលោកគ្រូ រៀនរៀនវាអ្វីអ្វីនៅការរៀនម្ដងទៅពីក្មេងធ្លាប់តែងដូចជាប័ណ្ណពាក្យ7ប័ណ្ណប្រមកិតការនៅរៀនដល់ពេលឥឡូវផ្លេចអស់ហើយរៀនរៀនហ្នឹងតែញ៉ាំបត់ធម្មតាសិនទៅកុំអាលតែងពួកពួកអស់នេះពួកអស់នេះគឺថាវាមានមេវាវាប្រហែលបន្តិចហើយធ្វើឲ្យយើងគិតច្រើនតែញ៉ាំនោះឲ្យស្ទាត់ហើយឧទាហរណ៍បត់កាកតេបត់ពាក្យ4អានឹងជាបត់ធម្មតាហ្នឹងណាបត់ពាក្យ7បត់ប្រមកិតបត់ អីចឹងទៅបន្ទាប់មកចាំរៀនតែងបត់ប្រជុងអស់ពីប្រជុងទៅចាំរៀនតែងអាបត់ត្រង់ប្របាបន្តិចបណ្ដូលការអីចឹងទៅវាមានលក្ខណៈលក្ខណៈគ្នាតែចម្រៀងមុនសិនទៅក៏បានដែរអាតែងទី8ចាហ្នឹងហើយចាបូរីនៅវ័យក្មេងអញ្ចឹងយើងចំណងចំណោផ្នែកខាងហ្នឹងគួរតែរៀនឡើងវិញរៀនតែងឡើងវិញ មានគ្រូជាច្រើនដែលនៅសាលដែលមានគ្រូជាច្រើននៅសាលគ្រូស្មូតគ្រូតៃហ្នឹងខ្ញុំឃើញដុសដាលច្រើនដែរនៅភ្នំពេញនៅប្រទេសកម្ពុជាយើងសប្តាហ៍ហ្នឹងគឺថាកើតឡើងហើយខ្ញុំលែងបារម្ភហើយទោះបីខ្ញុំស្លាប់ទៅគឺថាឃើញក្មេងក្មេងគាត់ចេះមួយចំនួនគឺថាគេចេះច្បាស់លាស់នៅមានល្អពួកគេរៀនមានក្បួនមានអីចឹងទៅ ហ្នឹងហើយមិនសាប់សូន្យហើយអឺខំប្រឹងរៀនទៅរៀនអានរៀនរៀនតែងតែងទៅការអានសភើបានច្រើន បានយើងតែងប្រកែបើយើងមិនមានមេពាកមិនមានការយល់ភាសាខ្មែរនឹងបានច្រើនតិចយើងតែអត់សូវប្រកែទេណាតែតើតើយើងអានអក្សរខ្មែរអានភាសាខ្មែរអានសភើប្រឡំលោកអានសភើរឿងអីជាដើមហ្នឹង អានបានច្រើនបាទយើងមានសម្បូរពាក្យតែងណាហើយការតែងរបស់យើងហ្នឹងវាត្រូវស្គាល់ពាក្យទៀតឧទាហរណ៍ដូចបងជីវចិត្តបាន លើកឡើងមិញថា អាពាក្យខ្លះដូចជាពាក្យដដែលដដែលមែនប៉ុន្តែមានន័យមានន័យខុសគ្នា ហើយវាវាប្រហែលប្រហែលគ្នាអញ្ចឹងទៅខំប្រឹងរៀនរៀនទៅយើងរៀនយើងតែងផង យើងស្មូតផងអាហ្នឹងអាហ្នឹងល្អពីព្រោះយើងចេះស្មូតហើយយើងចេះស្មូតហើយយើងតែងផង ជប៉ុនមិនចេះតែញខ្លះដល់កណាសម្រាប់ខ្ញុំកណាអឺកន្លងមកហ្នឹង2016ហ្នឹងកណាបានចន្លោះ2016 17ខ្ញុំកណាខ្ញុំដូចជានិពន្ធបទចម្រៀងក៏ដូចជាកំណាបដូចជាជាង10បទដែរណា ក្នុងហ្នឹងមានបទមានប្រយោគកូនស្រីស្ដាយរូបលោកពុកអឺបទស្ដាប់ព្រះសធម្មមហាគុណ ដូចជាមានបទសងជួបព្រះពុទ្ធសាសនា មានច្រើនលំចាស់ណាប៉ុន្តែគាត់ថានឹកឃើញថាខ្លួនឯងមានសម្លេងស្រាប់ស្មោតក៏បានច្រៀងក៏បានប៉ុន្តែបើសិនជាអាចនិពន្ធខ្លឹមសារទាំងស្រុងចម្រៀងតាក់ទងជាមួយពុទ្ធសាសនាគុណមេដាបៃតាក៏ដូចជាកំណាផ្សេងផ្សេងរដ្ឋតាភាសាណាប៉ុន្តែគាត់ថា ខ្ញុំកណានេះអាចសរសេរបានមែនប៉ុន្តែនៅមានកម្រិតច្រើនដែរណានៅពេលនិពន្ធហើយអញ្ចឹងទៅក៏ឲ្យលោកគ្រូលោកជួយសម្រួលណាសម្រួលទៅដូចថាពេលខ្លះពាក្យពេចដូចថាសរសេរទៅវាជាន័យធម្មតាណាដូចដំបងខ្ញុំកណាសរសេរដាក់អឺវាមិនវិបយោគទេកាលណាដូចជាទំនួញកូនស្រី ណាទំនួញកូនស្រីដល់ពេលគ្រូតាស្ដាប់ធម្មតា លោកគ្រូថាងឥឡូវដោដាក់វិបយោគហ៎វិបយោគកូនស្រីវិញណានិយាយចំទៅខ្ញុំកណាស្រឡាញ់ក្នុងការនិពន្ធមែនតែនប៉ុន្តែគាត់ថាដេសាអត់អត់តន់ស្ទាត់ជំនាញគ្រាន់តែជាការស្រឡាញ់អត់តន់ស្ទាត់ជំនាញហើយម្យ៉ាងនៅមានកម្រិតច្រើនអញ្ចឹងណាណាតែខ្ញុំកណានឹងខំព្យាយាមបន្តទៀតណាហ្នឹងហើយដូចប្រាប់អញ្ចឹងតតអានសភៅបានច្រើន គេណានៃនៃពាក្យមេកាប៉ុន្តែតែចេះពាក្យខ្មែរអឺឲ្យច្រើនទៅអាណាជាកិរិយាអាណាជានាមអាណាជាកិរិគុណកិរិយាអាណាជាអឺនាមអញ្ចឹងទៅណាយើងយើងមើលពាក្យយើងអាន ជាភាសាយើងត្រូវចេះពាក្យមេពាក្យ នៅក្នុងវិយករនៅក្នុងអសរខ្មែរហ្នឹងយើងមានពាក្យកលឹះកលឹះវាហ្នឹងយើងមើលយើងអានថែមទៅយើងប្រកែអូខេកម្មវិធីរបស់យើងក៏ឈានដល់ទីបញ្ចប់ហើយតែមុននឹងបញ្ចប់ក៏សូមអរគុណដល់វាគ្មិនយើងទាំង3នាក់ដែលបានចូលរួមពេលវេលាក៏សំលមមតាមពេលវេលាហើយក៏សន្យាថានឹងវល់មកជួបគ្នា នៅសប្តាហ៍បន្តបន្តទៀតហើយនឹងជូនពរឲ្យមានសុខភាពល្អជប៉ុនឲ្យឆាប់ជា ហើយនឹងបុរីទាំងអស់គ្នាបងជួយចិត្តបានសុខចម្រើនទាំងអស់គ្នាហើយនឹងជូនពរប្រិយមិត្តទាំងអស់បានសុខចម្រើនដែលបានជួយទស្សនា ជួយជួយ like ជួយ share ជួយ follow page ម្នាក់មួយផង ហើយជាពិសេសគឺ subscribe subscribe នៅ channel YouTube នៅបានគ្រប់គ្រប់គ្នាផងសូមអរគុណច្រើនសូមថ្វាយបង្គំលាសូមជំរាបសការថ្វាយបង្គំលាជំរាបលាលោកអ៊ំជំរាបលាបងឯងជាជួយទាំងអស់គ្នាសុខសប្បាយបាយបាយ ណាអូនណៅណៅណៅអើយចាអូនណៅណៅណៅអើយតោរ៉ាតោរ៉ៃហើយមិនលែងចាំយូរយូរយើងសុបាយណៅ